បាទសួស្តីអ្នកទាំងអស់គ្នាជួបខ្ញុំបាទទៀតហើយតើយើងថ្ងៃនេះមកមើលអត្ថបទព័ត៌មានមួយ ដែលតកតងទៅនឹងវត្ថុចម្លែកគឺអាយុកាលរាប់ពាន់ឆ្នាំត្រូវបាន គេ ប្រទះឃើញនៅ ខាងក្រោមបាតសមុទ្រហើយតោះចង់ដឹងអត្ថសេចក្តីយ៉ាងណានៅក្នុងអត្ថបទនេះតោះមកទស្សនាជាមួយខ្ញុំទាំងអស់គ្នាវត្ថុចម្លែក មានអាយុកាលរាប់ពាន់ ឆ្នាំត្រូវបាន គេប្រទះរកឃើញនៅ ខាងក្រោមបាតសមុទ្រមើលទៅ ដូចជាវត្ថុស័ក្តិសិទ្ធិឬក៏ជាសាកសពមនុស្សរាប់ពាន់ ឆ្នាំ មើលទៅ ដូចទៅព្រឹសសម្បល់តម្ដងបរទេស នៅបាតសមុទ្រដ៏ជ្រៅស្រាប់តែ ប្រទះឃើញរូបសំណាក់មនុស្សជាច្រើន និងកប៉ាល់ចាស់ចាស់លិចទឹក អាគារចាស់ចាស់ និងរបស់របរប្រើប្រាស់ជាច្រើន អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺអាគារនិងរូបចម្លាក់មនុស្សសួរថាមនុស្សធម្មតាអាចសង់អាគារក្រោម សមុទ្របានដែរឬទេ វាប្រហែលជាមិនអាចទៅរួចឡើយ បើមានមនុស្សទម្លាក់ចុះមកក៏វាមិនអាចរក្សាទ្រង់ទ្រាយដើមបានដែរចំណុចនេះជាចម្ងល់របស់មហាជនជាច្រើន ចំពោះអ្នកវិទ្យាសាស្ត្រវិញកំពុងតែ បន្តការសិក្សាជ្រៅជ្រាវរបស់អាគារទាំងចំណែករូបសំណាក់វិញហាក់បីដូចជាវត្ថុស័ក្តិសិទ្ធិឬក៏ជាមនុស្សដែលជាប់មុនអាគមឬក៏អាចជាសាកសពដៃកក់ដែលមានអាយុកាលរាប់ម៉ឺនឆ្នាំមើលទៅព្រឹសសម្បល់សម្បាប់